អូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះយើងមកធ្វើការ review Hero នៅនគររាជ Hero នេះនិយាយទៅគឺស្អាតដែរស្អាតទាំងឈ្មោះហើយ item ក៏អេមដែរហើយយើងធ្វើការដាក់លក់នៅក្នុងតម្លៃត្រឹមតែ70ដុល្លារទេតម្លៃ70ដុល្លារនេះគឺជាតម្លៃដាច់តែម្ដងអ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាករណីអ្នកទាំងអស់គ្នាស្រឡាញ់អីអូខេអ្នកទាំងអស់គ្នាអាចធ្វើការឆាតមកក្នុង page Razer ដើម្បីធ្វើការទិញនៅ Hero នេះបានណាអូខេអញ្ចឹងមុននឹងចូលដល់ការ review ខ្ញុំចង់បញ្ជាក់ដែរចំពោះអ្នកទាំងអស់គ្នាចង់ខ្ញុំជួយ review Hero អ្នកទាំងអស់នេះជួយគោរពលក្ខខណ្ឌខ្ញុំ3ផងរឿងទី1ជួយផ្ញើ account password account និង password ដោយមិនចាំបាច់ផ្ញើ file team ទេរឿងទី2ជួយដាក់តម្លៃ hero ឲ្យសមស្របជាមួយនឹង item ដែលកំពុងតែពាក់រឿងទី3ជួយដាក់លេខទូរស័ព្ទមកផងដើម្បីយើងងាយស្រួលទំនាក់ទំនងក្នុងការទិញឬក៏លក់ hero មួយនឹងអូខេឥឡូវកុំឲ្យខាតពេកយើងចូលទៅមើលទាំងអស់គ្នាតើ hero ដែលមានតម្លៃ70ដុល្លារនេះគាត់ពាក់ item ខ្លះអូខេ let's go អូខេអ្នកទាំងអស់គ្នានេះគឺជា item Hero តម្លៃ70ដុល្លារអញ្ចឹងនៅពេលអ្នកទាំងអស់គ្នាទិញទៅអ្នកទាំងអស់គ្នានឹងទទួលបាន item មួយតួ Hero ទៅតែម្ដងណាហ្នឹងហើយហើយចំពោះ item អីផ្សេងៗខ្ញុំអត់ទទួលខុសត្រូវទេអញ្ចឹងបើសិនជាករណីទិញគឺ item មួយតួ Hero នេះនៅពេលដែលខ្ញុំយកពី player គឺខ្ញុំនឹងមើលហើយណាអូខេតោះមើលទាំងអស់គ្នាអូខេអញ្ចឹង Hero នេះពាក់បាសុងបូក10 AW XS បូក13 KW XS បូក13 អូខេហើយចំពោះ chat គឺជាប្រភេទ chat all 30អញ្ចឹងតង់ទី1 all 20តង់ទី2គឺ all 30ហើយអ្នកទាំងអស់គ្នាអញ្ចឹងប្រើវាមួយគូវាទទួលបានឈាមចំនួន2800 cut speed 14%រួមជាមួយនឹងកពីប៉ាក់គឺ10%អញ្ចឹងបាន all 30អូខេចំពោះដៃគឺដៃសាន់នីបូក13តាតូគឺ strength dot គឺជាប្រភេទតាតូរបស់ប៉ា SM តែម្ដងបូក13 strength dot បូក13 strength dot បូក13 strength dot បូក13អញ្ចឹងគឺតតូនគឺបូក13មួយឈុតហើយប៉ុន្តែគឺ color green ទេហ្នឹងហើយប៉ុន្តែវាមានការ remix color ស្អាតមែនទែនអញ្ចឹងបើសិនជាករណីអ្នកទាំងអស់គ្នាចង់យកទៅ upgrade ក៏ up បានដែរដោយសារគេវា remix color ស្អាតតែម្ដងហើយអូខេចំពោះ clock គឺ strength 2 INT 3 VT 4 AGI 4រួមជាមួយ នឹង OBF 3 ហើយក្រោម strength 5 INT 5 TT 4រួមជាមួយនឹង AGI 3 OBS 1សៀវភៅនេះគឺ97% 4 page ណាអូខេជាលមុន គឺ10 level បោកក្បាល level 2 L level 3 Cal level 2 file element គឺជាប្រភេទ file element level 5ដែលវាតម្លើង attach 120 INT 35 OBS 35 Damage 70រួមជាមួយនឹង All 15 មួយគ្រាប់ទៀតគឺលបាយ4អាចអាថាច់120 IT 35 OPS 35រួមជាមួយនឹង damage 70អូខេរ៉ូនេះមាន rep 8301 rep 88 17343មានតម្រៃជីសិភៅ sub energy សិភៅ wallet សិភៅ time search ហើយនឹង codency data ក្បាល4បូក7អាវសបានិជីដៃ8បូក9ផុន silver កំប៉ុងមាន តែ983ទេហើយចំពោះកៅអូផុនកៅក្រៅស8000អ្នកទាំងនេះកប់កៅក្រៅឈុតអត់ចាប់ឆាយទេកៅក្រៅដូចជាមានស្ទើរដែរអ្នកនេះវាឈុតនេះលុយជាងគេអូខេហើយនេះគឺជា item បន្ទាប់បន្សំរបស់គាត់ អញ្ចឹងដូចខ្ញុំប្រាប់អញ្ចឹងណាបើតែញ player គាត់ចង់ធ្វើអីធ្វើទៅអានឹងខ្ញុំមិនដឹងទេ តែនេះគឺជា item ដែលមាននៅក្នុង hero អ្នកទាំងអស់នេះអាចធ្វើការមើលបានណាអូខេអញ្ចឹងចំពោះ hero នេះយើងធ្វើការដាក់លក់ត្រឹមតែតម្លៃ70ដុល្លារទេអញ្ចឹង item ដូចខ្ញុំប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងគឺមួយតួ hero នេះនឹងបកលទៅឲ្យ you player តែម្ដងណាមាន តម្លៃដែរតិចអត់កើតមើលខ្ញុំមើលនេះគាត់តិចមើលនៅសល់ចិត្ត20ម៉ឺនដែរ ដល់ដូចជា50ម៉ឺនមិនដឹងឯងមិនដឹងខ្ញុំភ្លេចបាត់ទៅមកសល់បានពាក់នឹងកើតណាអូខេអ្នកទាំងអស់នេះអញ្ចឹង hero នេះបើសិនជាកែណៃអ្នកទាំងអស់នេះស្រឡាញ់អាចឆាតចូលក្នុង page Razer Gaming បានដើម្បីធ្វើការទិញនៅ hero នេះណាអូខេអរគុណបាយបាយ